ជាលហេមលហាមទៅដោយសារតែការចង់បានហ្នឹងពីព្រោះអីពីព្រោះលោភៈហ្នឹងវាមិនឆ្អែតដូចជាសមុទ្រមិនឆ្អែតនឹងទឹកដែលហូរចូលអញ្ចឹងហើយយើងសង្ឃឹមអីដូចជាភ្លើងដែលមិនឆ្អែតនឹងអស់នឹងឯងម្ល៉េះហើយវាទៅជាក្រដោយសារតែលោភៈហ្នឹងហ្នឹងឯង បើថាមោមមោមចិត្តតែខំប្រឹងរត់ទទួលទាន ទៅដល់លោភលន់មែនទែនទៅទៅណាចូលកាស៊ីណូអីចឹងទៅណាហ្នឹងហើយតែលោភលន់មែនទែនទៅប្រព្រឹត្តការដៀតបៀនអ្នកដទៃហ្នឹងហើយ ចង់មានឆាប់អីអីចឹងក៏ជួញដូរគ្រឿងញៀនអីអីទៅថាបានចំណេញច្រើនអីអីចឹងណាហ្នឹងហើយសូម្បីដឹងថាតោកហ្នឹងត្រូវសម្លាប់គេអីអីហ្នឹងក៏វាចេះតែបថុយទៅចេះតែបថុយទៅធ្លាប់បានម្ដងពីរដងអីចឹងទៅក៏ញៀនញាមចឹងអាហ្នឹងរឿងលោភៈហ្នឹងវាប្រព្រឹត្តទៅជាទុកជាទោសហើយ ប៉ះពារទៅលើបាបកម្មផ្សេងផ្សេងច្រើនណាស់ព្រោះណាវិសាអំពើដែលប្រព្រឹត្តនឹងមិនគិតដល់អ្នកដតីហ្នឹងណាដល់អញ្ចឹងដោយការចូលកាស៊ីណូអីចឹងក៏អស់ប្រាក់ទៅខ្ចីគេអីចឹងពាក់គេលក់ណាហ្នឹងហើយ ស្រែចម្ការលក់ផ្ទះអីអីចឹងទៅអាហ្នឹងគឺវាប្រព្រឹត្តទៅហេមលហាមអញ្ចឹងហើយលោភៈយ៉ាងទៀតដោយកាមេសុមិឆាចាអីចឹងវាមានបានខ្សែផ្សោយអីណា ដោយសារតែអត់បានកំណត់ដឹងវេទនាដោយសោយអារម្មណ៍នឹងទេចឹងហើយអារម្មណ៍នឹងវាមានស្អីក្រៅតែពីរូបសម្លេងក្លិនរសផតថពៈនឹងមានអាណាយកអីបាន ជាអារម្មណ៍របស់វិថីចិត្តតែប៉ុណ្ណឹងទេហ្នឹងហើយប៉ុន្តែมันអាចអត់ធន់នឹងទៅប្រព្រឹត្តដោយនុនមាននុបអីចឹងទៅបន្ទុះចំពោះព្រះនាងអបលវណ្ណាហ្នឹងហើយគឺលោភៈនឹងឯងតែមួយផ្លេតនឹងត្រូវរងសេចក្តីទុក្ខអស់ការជាអង្វែងចឹង ណាគួរឲ្យអណោចធម្មមែនទេហ្នឹងហើយព្រោះការប្រព្រឹត្តហ្នឹងវាមិនមែនជាមួយនឹងមនុស្សធម្មតាណាវាជាព្រះអរហន្តអគ្គសាវិកាចឹងហើយបាបហ្នឹងវាថែម10000 100,000ដងទៅទៀតហ្នឹងហើយអាហ្នឹងហើយរឿងទុកទោសវត្តសង្សារបើយើងនិយាយឲ្យវាជាបរមត្ថសុទ្ធទៅណា វាគ្មានអ្នកណាអីទេនេះតែតែយើងនិយាយដើម្បី ជាការរំលឹកដាស់តឿនគឺថាវាតេតួង ទៅនឹងលោភៈនោះយើងម្នាក់ម្នាក់ហ្នឹងចឹងណាដូច្នេះណាការដែលគ្រប់គ្រាន់ វាមកត្រង់ដែលថាកំណត់ដឹងនាមរូបពីនេះសោះបានព្រះអង្គត្រាស់សម្ដែងពីរឿងបញ្ច្រាស់អំពីតណ្ហានឹងចឹង ហើយអត់មាននរណាមកបង្ខំឬក៏បោកប្រាស់អីយើងទេវាជាការពិតដែលត្រូវកំណត់ដឹងដោយបញ្ញាខ្លួនឯងបើវាមិនមែនបញ្ញាខ្លួនឯងក៏វាមិនអាចដើម្បីនឹងធ្វើជាទីពឹងអីកើតវាតតែបញ្ញាខ្លួនឯងនឹងដែលបានមកកំណត់ដឹកនាមរូបទៅវាឃើញថា នាមរូបនឹងវាអត់មានចាំបាច់ត្រូវការប្រាថ្នាអ្វីទាំងអស់នឹងអញ្ចឹងហ៎ ហើយហេតុអីក៏ត្រូវការច្រើនម្ល៉េះហេតុអីក៏ហួងហែងហេតុអីក៏ខ្វាយខ្វល់រវល់កើតទុកសម្បើម្ល៉េះឃើញសូម្បីដែលដែលកំពុងតែខ្វល់ត្រូវការប្រប៉ុណ្ណឹងណាមិនមែនថាបានប្រប៉ុណ្ណឹងមកហើយហើយឯណាដល់អញ្ចឹងវាចិត្តតែមានអ្នករួចរវល់ដោយសារតែបានរបស់ក្នុងលោកហ្នឹងឯង ពិបាកមុនធាតុអីអីហ្នឹងមើលមើលទៅបានសម្បត្តិស្ដាច់ចៈផ្ទះពហោះឆ្វេងស្ដាំភូមិភូមិរតនៈ7ប្រការធ្លាក់ចុះមកណាលើផែនដីយ៉ាងរៀបរយល្អត្រឹមវាជាគង់នោះហ្នឹងហើយអញ្ចឹងប៉ុន្តែមិនអាច គ្រប់គ្រាន់បានទេការឆ្អែតក្នុងកាមទាំងឡាយមិនមានដោយភ្លៀងកហបណៈណាអ្នកកហបណៈវិសេនៈតតិកាមេសុវិជ្ជតិវិជ្ជតិហ្នឹងវាមានអ្នកបរិស័យពីខាងដើមនេះអ្នកកហបណៈវិសេនៈនេះថាតតិហ្នឹងឆ្អែតកាមេសុក្នុងកាមទាំងឡាយ កហបណៈវសេអ្នកដោយភ្លៀងកហបណៈអ្នកវិជ្ជតេអត់មានទេហ្នឹងហើយហើយទៅឋានចាតុមហារាជការទៀតតែប៉ុណ្ណឹងសបាយហើយតាប់យូរយូរទៅណាយទៀតទៅឋានតាវតឹងទៀតអានឹងវាបោកអញ្ចឹងតែលោភៈហ្នឹងវាវាបោកឲ្យយើងដូចបោកត្រីឲ្យចូលលួបអញ្ចឹងណា ឬបោកសัตว์ឲ្យជាប់អន្ទាក់ឬបោកឲ្យយើងបរិភោគទឹកខ្មុំលាយទៅដោយឆ្នាំពឹសអញ្ចឹងឬបោកឲ្យធ្លាក់ម្ដងអីអញ្ចឹងវាវាថាឲ្យតែបានមួយនឹងមកគឺបានហើយមួយជាតិនឹងឲ្យតែបានស្គាល់រសជាតិមួយនឹងទៅស្លាប់ទៅអស់ចិត្តហើយឃើញទេវាវាបោកអញ្ចឹងអញ្ចឹងវាថាឲ្យឲ្យយើងនឹងបានតែមួយនឹងទៅគឺថាគ្រប់ហ่ะវាវាធ្វើឲ្យយើង យល់អញ្ចឹងបានជាយើងបថុយមួយហ្នឹងបើថាដឹងថាវាអត់គ្រប់យើងអត់បថុយទេបានដូចជាអត់អញ្ចឹងនោះប៉ុន្តែអានេះវាវាចាញ់តល់លោភៈហ្នឹងហ្នឹងឯងវាថាឲ្យតែបានតែប៉ុណ្្នឹងមកគឺអស្ចារ្យហ្មងណាអស្ចារ្យមើលណាសដាចារ្យអីហ្នឹងថាឲ្យតែបានបរោះហ្នឹង គឺថាចេញពីផ្ទះក៏ចេញចោលម៉ែឪគេឈ្មោះកិត្តិយសអីគឺថានឹងទុកនៅក្នុងក្រុងសាវត្ថីចុះឲ្យតែបានទៅជាមួយនឹងបរោះហ្នឹងហ្នឹងឯងចឹងហ្នឹងឯងតែហ្នឹងវាបោកអញ្ចឹងហើយមើលទៅទៅវាសំដូចចិត្តមកគ្រាហ្នឹងរួចទៅ រសាយទៅរសាយទៅសាយទៅក្តៅហាយស្ដាយក្រោយនឹងការប្រព្រឹត្តខុសរបស់ខ្លួនហ្នឹងឃើញទេវាអញ្ចឹងណារបស់ដែលយើងបាននឹងវាមិនមែនអរិយមេអង្គ8ទេរបស់ដែលយើងបាននឹងណាអត់មានអីសោះទេតែទេទៅចឹងមកនឹងឯងហើយវាមិនមែនត្រឹមតែទេទៅរួចខ្លួនមកដោយដើមអីណា វាជ្រុលជ្រោះជ្រុលជ្រោះពោះរួចទៅហើយហ្នឹងហើយហើយបើវាមិនបានខូចចិត្តខូចថ្លើមអីវាមិនអីទេវាបាក់ទឹកចិត្តអញ្ចឹងទៅទៀតអាហ្នឹងគឺគុណចាស់ណាសិក្សាកន្លែងហ្នឹងតែកុំកុំឲ្យគិតថាអ្វីដែលយើងអត់តន់បានហ្នឹងហើយលោភៈហ្នឹងវាបោកថាបានតែប៉ុណ្្នឹងមកបានណា អានឹងគឺធម្មតាលោភៈទាំងអស់មានលក្ខណៈដូចតែគ្នាហ្នឹងដែលវាកើតឡើងវាអញ្ចឹងឯងចឹងវាថាបានតែប៉ុណ្ណឹងបានហើយប៉ុន្តែដល់ទៅបានទៅវាដូចជាអត់ដូចជាស្រេកទឹកហើយផឹកទឹកអំបិលអញ្ចឹងអាហ្នឹងឯងយើងសិតតែធ្លាប់បានគិតបានជ្រាបទៅប៉ុន្តែរំលឹករំលឹកកន្លែងហ្នឹងហើយយើងមាន ធัวដើម្បីធ្វើឲ្យយើងរីករាយនឹងត្រង់ដែលថាការដែលមិនចាំបាច់ប្រាថ្នារបស់ក្នុងលោកនេះ មានប៉ុន្តែតលតែប្រឹងប្រែងទាំងពីព្រោះយើងអិនត្រីវានៅទន់ខ្ចីមិនតន់ចាស់ខ្លាអញ្ចឹងគឺតលតែប្រឹងប្រែងបំពេញបញ្ញន្ត្រីហ្នឹងក្នុងការស្ដាប់ពធហ្នឹងឯង ដើម្បីឲ្យយើងយល់ដឹងថាការដែលមិនចាំបាច់បានអីក្នុងលោកនេះមាននឹងឯងឲ្យតែយើងប្រកបច្បាស់ថាការដែលមិនចាំបាច់ប្រាថ្នានឹងឯងមានហើយមាននឹងមិនមែនដូចយើងគ្រាន់ស្ដាប់ធម្មតាទេណាស្ដាប់ធម្មតាយើងអត់ព្រមទេតែយើងអត់យល់ណាឮសូរថាសន្តោសឬឮសូរថាណា មិនមានតណ្ហាមិនប្រាថ្នាអីហ្នឹងអាហ្នឹងគឺអត់ចូលចិត្តស្ដាប់ទេ ពីព្រោះកំពុងតែបាក់ទៅគឺថាកំត្រួលោភៈកំត្រួសេចក្តីប្រាថ្នាហ្នឹងដែលនាំឲ្យសបាយរីករាយដោយសារតែសេចក្តីស្រឡាញ់ដោយសារតែលោភៈហ្នឹងអញ្ចឹងគឺមិនអាចប្រោះត្រង់ដែលថាមិនប្រាថ្នាហ្នឹងទេ ពាក្យថាមិនប្រាថ្នាហ្នឹងគឺអត់ពិរោះទេធ្លាប់ឮប៉ុន្តែវាអត់ពិរោះនឹងឯងហើយដែលពិរោះវាតល់តែពុទ្ធបរិស័ទយើងវឹកហាត់អប់រំចូលទៅដល់សច្ចធម៌គឺការពិតហ្នឹងហើយ បានដឹងថាការដែលមិនប្រាថ្នានឹងសុខស្ងប់មិនរវល់ជាទីពឹងមិនហត់ក្នុងការត្រាច់អង្កត់ ទៅរកអ្វីក្នុងវដ្តសង្សារត្រូវបញ្ចប់កិច្ចការងារនឹងត្រឹមតែប៉ុណ្ណឹងដំណើរដែលដើរមកដល់កន្លែងនឹងគឺលមមសម្រាប់ហើយ ទៅទៀតក៏អត់មានបានអីដែរហ្នឹងហើយអញ្ចឹងគឺថាឥតប្រយោជន៍ទេ វាដូចដែលអតីតជាតិកន្លងទៅហើយអញ្ចឹងមានអីដែលមិនធ្លាប់ដឹងមានអីដែលមិនធ្លាប់បានជាមួយនឹងរបស់ក្នុងលោកណាគឺមានតែមគ្គផលព្រះនិព្វាន មានតែការអស់តណ្ហានឹងទេដែលមិនធ្លាប់បានដឹងនោះហ្នឹងហើយដល់អញ្ចឹងគឺបានដឹងថាការដែលមិនចាំបាច់ខ្វល់រវល់នឹងមានពិតប្រកបហើយគឺជាកម្មសិទ្ធិរៀងរៀងខ្លួនទៀត កម្មសិទ្ធិបញ្ញារៀងវាមិនអាចថានឹងចែកចាយអីឲ្យទៅនរណានរណាគឺថាជាការដែលកំណត់នាមរូបនឹងឯងដោយខ្លួនឯងរៀងរៀងខ្លួននឹងហើយបានដឹងដោយបញ្ញាដល់ប្រពៃថាតាមពិតនាមរូបនឹងវាមានចាំបាច់បានអីគឺឃើញច្បាស់អញ្ចឹងហ្នឹងអានឹងដោយអំណាច ឧបការៈអំពីនាមរូបបរិច្ឆេទញ្ញាណបច្ចយៈតរិកហញ្ញាណមកហ្នឹងគឺបានកំណត់ដឹងនាមរូបហ្នឹងក្នុង សម្ញ្ញលក្ខណៈដោយអំណាចសមសនញ្ញាណនឹងឯងដែលបញ្ញាឃើញនាមរូបនឹងឯងវាជាសភាវៈដែលសូន្យតទេចាខ្លួននិងចាវត្ថុជារបស់ខ្លួន ជាសភាវៈដែលអត់ចាំបាច់ហត់នឿយត្រូវការប្រាថ្នាហួងហែងសំបីតែខ្លួនឯង ដល់ចឹងគុណចាស់បានកម្មទងជ័យចឹងដែលជាជំនះសម្រាប់ឈ្នះទុកកង្វល់ហ្នឹងឯងទៅឈ្នះអីក៏មិនដូចជាជំនះអាការខ្វាយខ្វល់នេះដែរចឹងហ្នឹងឯងត្រេកអរក្នុងការអស់ទៅនៃតណ្ហាហ្នឹងគឺឈ្នះនៅទុកកង្វល់គ្រប់យ៉ាងទាំងអស់ហ្នឹងឯង តែកាលណាយើងបានបញ្ឈប់ការត្រាច់រំកាត់ទៅដោយអំណាចបបញ្ញធัวអានឹងគឺជានិព្វានត្រង់ដែលអស់ទៅនៃតណ្ហានឹងឯងតណ្ហខយោសព្ទទុក្ខំជានិតិតណ្ហខយោហេរិធិនិព្វានញន្តិ ការអស់ទៅនៃតណ្ហានឹងឈ្នះអស់នៃសេចក្តីទុកទាំងពួងមនារាធៈការអស់ទៅនៃតណ្ហានឹងជាព្រះនិព្វាននឹងចឹងចឹងហើយហ្នឹងហើយប៉ណ្ណឹងចុះអឺទៅពៅមាសទៅពៅមាសក៏មានបនទៅពៅមាសហ្នឹងហើយហើយប្រញាប់ទៅផ្ទះបខំប្រហើយសភៅ ហ្នឹងហើយបើស្អែកត្រូវទៅឆ្ងាយចឹងសូមកណាគុណចាស់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ចឹងរីករាយនឹងទីពឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួនចឹងអត់មែនជាធัวដែលយើងចេះតែជឿអ្នកដតីអីទេគឺថាជាការពិតហើយយើងអាចអុចប្រទីបបំភ្លឺឲ្យឃើញការពិតក្នុងទីងងឹតនឹងបាន រៀងរៀងព្រះអង្គរៀងរៀងខ្លួនគ្រាន់តែយើង សិក្សាពធមពីព្រះអង្គនឹងពីវិធីដើម្បីអុចប្រទីបគឺសតបដ្ឋានវិបស្សនាចឹងកណាគុណចាស់កំណត់អារម្មណ៍នៃប្រកម្មដ្ឋានដែលនឹងអាចឲ្យជាទីពឹងបានដោយការកំណត់ដឹងនឹងគឺថាបើយើងមិនប្រឹងប្រែងវាអត់មានអ្នកណាជួយ កណាបើយើងអត់ប្រឹងប្រែង ខ្លួនឯងវាអត់មានអ្នកណាជួយឲ្យអាការចេះដឹងនឹងមកយើងកើតវាអត់មានជាហេតុផលវាអត់មានជាឋានៈអាចប្រព្រឹត្តទៅបានទេអាការឲ្យនឹងព្រះពុទ្ធអង្គក៏មិនអាចឲ្យអញ្ចឹងបានដែរព្រះអង្គគ្រាន់តែប្រទានចំណេះដឹងឲ្យអ្នកដែលមានឧបនិស្ស័យនឹងកើតបញ្ញានឹងហើយនឹងបានវាមានប្រសិទ្ធភាព ប្រព្រឹត្តទៅដើម្បីនឹងបាននៅទីពឹងនឹងការពិតវាអញ្ចឹងស្រាប់ហើយណាគ្រាន់តែយើងវាអត់តន់ដឹងខ្លួនយើងនឹងវាមានតែធំដុំមិនដែរនៃត្រូវការសម្បត្តិចក្រវាលសម្បត្តិប៉ិនមេឃដីអីណាហ្នឹងហើយនាមរូបសោះហ្នឹងដែលត្រង់តែជាភារៈដែលសេចក្តីល្ងងនឹង មកចាប់ទទួលយកមកធ្វើជាខ្លួនយើងឥឡូវដល់ពេលហើយយើងបានជួបពធញាក់ខ្លួនល្មមតែនឹងដាក់ចោលហើយព្រោះយូរហើយយូរតលមែនតែនក្នុងការតែទទួលនៅភារៈហ្នឹងដោយសារតែយើងអត់បានដឹងឥឡូវហ្នឹងយើងដឹងដោយសារការកំណត់នាមរូបហ្នឹងហើយជាការជាក់ស្ដែងអញ្ចឹងនាមរូបគ្រប់អង្គគ្រប់គ្នានឹងរៀងរៀងខ្លួននៅឯណា គឺមាននៅឯហ្នឹង ហ្នឹងឯងនាមរូបហ្នឹងគឺរហូតដល់ទៅថានាមរូបហ្នឹងទោះជាត្រូវបែកធ្លាយទៅត្រូវរលត់ទៅក៏អត់ទៀមទាអីវាជាច្បាស់អញ្ចឹងគុណចាមើលមើលចឹងហើយរត់ទីពឹងអីណាដើម្បីមិនតក់ស្លុតដើម្បីមិនកើតទុកដើម្បីមិនកង្វល់ឲ្យដូចជាទីពឹងដែលកំណត់ដឹងនាមរូបហ្នឹង ដឹករហូតដល់តែថាទោះជាត្រូវបែកធ្លាយត្រូវស្លាប់ត្រូវរលត់ឥឡូវហ្នឹងទៅក៏វាអត់ត្រូវเตรียมទាអីនាមរូបហ្នឹងវាអត់เตรียมទាអីទាំងអស់អាហ្នឹងឯងទៀតបានទាំងមរណសតិបានទាំងវិបស្សនាកើតឡើងដោយសារយោនិសោមនសិកាហ្នឹង ហ្នឹងដូច្នេះសន្សំទាំងអប់រំរៀងរៀងខ្លួន បញ្ញាបារមីគ្រប់គ្រាន់ពេលណារហូត ណាមុននឹងចុតិក្នុងជាវនៈវិថីគឺអាចឃើញនៅសច្ចធម៌បានសំគួរតាម